សូមកលេចមើលបន្តិចសិនបាទកលេចពូនតង់មិញហ្នឹងណែនាំឲ្យបងប្អូនប្រជាពលរដ្ឋស្គាល់សត្វតែកញ្ញាឯកធម្មជាតិបាទជាប់ទាំងអស់បាទយើងនិយាយថាមិនបាច់លេខ1លេខ2បាទ10នាក់ហ្នឹងគឺចាប់ជាប់ទាំងអស់ពីព្រោះថាមនុស្សរាប់រយរាប់ពាន់នាក់ហើយជាប់ទៅ10នាក់ខ្ញុំឲ្យលេខ1ទាំងអស់សម្រាប់ខ្ញុំណាបាទប៉ុន្តែគេប្រកាសឲ្យណាគេលេខ1លេខ2បាទលេខ1លេខ1 3នាក់ចឹងទាំងលោកសែមបារា ទាំងលោកហុងវ៉ានី បាទគឺថាក្រុមការងារធាតអំធាតអំទាំងអស់ស្វាគមន៍ស្វាគមន៍បាទការវិលត្រឡប់របស់លោកអង្គញាស្រីចន្ទរស្រីចន្ទរតែម្ដងគាត់បន្ទាប់ពីអឺអញ្ជើញមកពីទស្សនកិច្ចនៅសហរដ្ឋអាមេរិកហើយគាត់ បានវិលត្រឡប់មកដល់ព្រឹកមិញនេះប្រហែលជាម៉ោង11ជាងមកដល់ដោយសវត្ថភាពផងដែរហើយយល់ដល់ស្រាប់ហើយលោករតនាគឺអង្គញាស្រីចន្ទថនគឺថាកិច្ចសហព័ន្ធល្បីរំទឺតែម្ដងតេទៅទៅនឹងសពរសធរហើយនឹងជំនួយជីវកម្មសុបសុចរិតរបស់គាត់លោករតនាបាទបាទយើងអាចដាក់រហស្សនាមឲ្យលោកអង្គញាបានថាលោកអង្គញាចាត់ធរអញ្ចឹងនៅពេលដែលវត្តមានរបស់លោកអង្គញាមកដល់រាជធានីភ្នំពេញក៏ជាក្តីសង្ឃឹមរបស់ អ្នកអ្នកស្រុកកំពង់ស្ពឺដែរតែលោកឆេះតែអស់ហើយបាទឆេះតែអស់ហើយប៉ុន្តែលោកអង្គញាសន្យាថានឹងធ្វើតែឲ្យ បាទកាលនេះលោករតនាសូមបាទនិយាយរឿងនៅចប់សិនរឿងអគិភ័យហ្នឹងតបពីមានករណីឆាប់ឆេះមកឃើញថា មានការផ្សព្វផ្សាយហើយឃើញថាជាប្រវត្តិរងគ្រោះនេះគាត់ក្រហើយទៅអាណិតវេទនាគាត់យំសោកសោកស្ដាយផ្ទះរបស់គាត់ខំរោទាំងកម្លាំងញុះឈាមវេទនារហូតបានប៉ុណ្្នឹងហើយទ្រព្យសម្បត្តិខំសំមកគឺទុកនៅផ្ទះទាំងអស់ដល់ពេលឆេះខ្ទេចខ្ទីទៅមានណាមានតាគ្រូសាអង្គុយយំសោកសង្រេងនឹកស្ដាយដូចដោយអាពាកចាស់ពូថាស្លាប់បាស្លាប់ចោះកុំឲ្យស្លាប់មីលិចទឹកកណ្ដាលទលាកុំឲ្យ ភ្លើងឆេះផ្ទះអញ្ចឹងលោកអាញាគាត់ដូចថាសង្វែកគាត់គោបានសន្យាថាពេលគាត់ត្រឡប់មកពីទស្សនកិច្ចនៅសហរដ្ឋអាមេរិកវិញគាត់នឹងទៅជួបនឹងគូសាជនរគ្រោះហើយនឹងជួកសាងបាទសាងសង់ផ្ទះថ្មីជូនជាប្រវត្តិបាទអ្វីដែលល្អជាងនោះទៀតអ្វីដែលល្អជាងការសាងសង់ផ្ទះបើយើងនិយាយថាការសាងសាងសាងសង់ផ្ទះបើយើងនិយាយពីពាក្យចាស់បុរាណគេថាមិនលោកស្រុនណាតែស៊ូបង្រៀន មនុស្សឲ្យចាប់ត្រីប្រសើរជាងឲ្យត្រីទៅមនុស្សហូបណាប៉ុន្តែលោកអុកញ៉ាព្រេចាន់ថនលោកបានមានប្រសាសន៍ថាខ្ញុំឲ្យត្រីទៅមនុស្សហូបហើយនឹងបង្រៀនមនុស្សឲ្យចេះរកត្រីទៀតអញ្ចឹងបើសិនជាអាចលោកអង្គញាសេចក្ដីថននឹងរកការងារឲ្យបងប្អូនជាពលរដ្ឋដែលលោកបាទជួបអគិភ័យនេះបាទគឺជារឿងដែលល្អហើយធានអមបាទក៏សូមលើកទឹកចិត្តឲ្យលោកអង្គញាបាទបាទ ជាច្រើនក៏ដូចជាលោកអាដាមជាច្រើន បាទបាទគាត់ធ្វើរបៀបនេះដែរបាទឲ្យដូចលោកកញ្ញាសៃចន្ទថនចាសប្បាយចិត្ត បងប្អូនសប្បាយចិត្តបើយើងយកព័ត៌មាន ពីការរំលោភរបស់លោកអុកញ៉ាមួយចំនួន បាទរំលោភតងនឹងប្រាក់រត់ដីជារត់លីរលុបព្រៃបងប្អូនអត់សប្បាយចិត្តទេប៉ុន្តែខ្ញុំជឿជាក់ថានៅពេលដែលយក នៅរូបភាព នេះជូនបងប្អូន លោកពុតជាសាទរជាជាមិនខានបាទល្អឃើញថាអុកញ៉ាមួយចំនួននៅកម្ពុជាយើងឥឡូវគឺថាមាន ការយល់ដឹងច្រើនហើយយល់ដឹងច្រើនបាទគាត់គឺចាប់ផ្ដើមចេះធ្វើសប្បុរសធម៌ច្រើនដែរ បាទហើយដូចជាលោកអញ្ញាសច្ចធនគាត់គម្រោងគាត់ដែររបស់គាត់គឺគាត់នឹងចោះជួយជាប្រវត្តិក្រីក្រ ហើយដូចជាសិស្សសាលានមន្តដាសយាលហើយនឹងដូចជា ជួយ ដល់ទ្រុគតជនចាស់ជរាអីគឺគម្រោងគាត់គឺគាត់ជួយសប្បុរសធម៌បាទអរគុណសម្រាប់លោកអង្គញាសច្ចធនដែលតែងតែគិតគូរពីទុកលំបាក របស់បងប្អូនប្រជាពលរដ្ឋរួមចំណែកកាត់បន្ថយទុកលំបាកបាទនឹងរួមចំណែកបាទសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដូចនឹងអ្វីដែលរាជរដ្ឋាភិបាលលោកតែងតែមានប្រសាសន៍បាទលោកស្រុនបាទ